ណាពាក្យជាតិក្រោយនេះអឺវាคล้ายជាទម្លាប់ដែលយើងនិយាយណាហាក់ដូចជាវាមានស្អីទៅទៀតអញ្ចឹងប៉ិនក្រន់ថានិយាយឲ្យស្ដាប់បានពិនធាតពិតរបស់ទាំងឡាយកើតតែម្ដងឯងអត់ដែលកើតម្ដងទៀតទេធម្មជាតិទាំងអស់ក្នុងโลกនេះ រួមទាំងរូបយើងចិត្តវិញ្ញាណចេតសិកអីទាំងអស់វត្ថុធាតុខាងក្រៅទាំងអស់កើតតែម្ដងទេអត់ដែលកើតពីរដងទេនៅក្នុងធម៌មួយដែលព្រះអង្គសម្ដែងទៅធម្មជាតិដែលកំពុងតែកើត មិនមែនកំពុងរលត់ធម្មជាតិដែលរលត់នឹងមិនកើត មានន័យថាក្នុងពេលដែលខណៈ បរមត្តធัวរូបក៏ដោយចិត្តក៏ដោយ វាមានចំណែក3នៃការកើតឡើងហ្នឹងមានឧបាទៈឧបាទៈហ្នឹងគឺការកើតថិតិតាំងនៅភង្គៈបែកធ្លាយទៅវិញហើយកើតតែម្ដងហើយចប់មកប៉ុន្តែដល់ពេលវារលត់ទៅវាបច្ច័យឲ្យមួយផ្សេងទៀតកើតអាត្មាឧទាហរណ៍ស្អីក៏វាមានអាអាបច្ច័យបន្តដែររលក បន្តដែរឧទាហរណ៍បិទពិនទៀត ប៉ុន្តែខ្ទង់វាមានតែមួយមួយ អាអាសំលេងទៀបជាងគេតងតងតងតងតងតងតងតងតងតងតងតងតងតងតងតងតងតងឃើញខ្ពស់ឡើងខ្ពស់ឡើងមែនទេមែនទេប៉ុន្តែបើយើងយកអាអាប្រដាប់វ័យហ្នឹងមកអូសចេះហាក់ដូចជាសំលេងជាប់គ្នាទៅប៉ុន្តែតាមពិតវារត់កាត់ វារត់កាត់គ្នាមួយតនតនតនតនតនចឹងហើយបានទីដល់ទៅទៅព្រោះតាំងតាំងរាំងតាំងណាំងតាំងណាំងឃើញទេពីព្រោះហ៎តាមពិតអាតែងមានតែមួយអាតែងនោះមានតែមួយខ្ញុំមើលអាមើលខ្សែភ្លើងដែលគេដាក់ពូលច្រើនយើងមើលពីចម្ងាយគេរាប់គេគេគេរៀបឲ្យទៅជាភ្លើងរត់មែនទេភ្លើងរត់ពីនេះត្រីត្រីប៉ុន្តែខ្ញុំទៅមើលចិត្តមើល រត់ឬក៏វាផ្លឹបផ្លេតផ្លឹបផ្លេតផ្លឹបផ្លេតផ្លឹបផ្លេតមិនបដិសេធរឿងជាតិក្រោយទេប៉ុន្តែពពុទ្ធមិនដែលឲ្យយើងធ្វើសង្ឃឹមជាតិក្រោយទេមកលើករឿងមួយចាដើម្បីញាតិញោមឆាប់យល់រឿងអ្នកមករិសាសិលហ្នឹងកាលនោះជួបយាយវិសាខាហើយយាយវិសាខាគាត់ជាសោតាបណ្ឌបុគ្គលហើយអ្នករិសាអពោសតសិលហ្នឹងមានជំទង់ មានកំមុំសស្រីស្រី មានអ្នកទំមានប្តី មានអ្នកមានកូនពី3មានយាយយាយអស់កូនយាយវិសាខាសួរសួរថាមើ នាងទាំងឡាយរក្សាសិលនឹងដើម្បីអ្វីចង់បានអីណាពាក្យប៉ុនសនួរខ្ញុំសួរយើងសង្ឃឹមអត់ណានាងក្មេងៗនោះគេឆ្លើយថាដែលគេខំរក្សាសិលនឹង ដើម្បីឲ្យឆាប់បានទៅត្រកូលខាងប្តីនិយាយឲ្យងាយស្ដាប់ថាឲ្យឆាប់បានប្តីកុំឲ្យវាព្រៅយល់ទេហ្នឹងហើយដល់តអ្នកដែលរៀបការហើយភ្លាមនោះប្រាថ្នាអីដែរតែប្រាថ្នាចង់បានកូនប្រុសដំបូងពូនៅឥណ្ឌាហ្នឹងតាំងពីដើមដល់ឥឡូវហ្នឹងកូនប្រុសសំខាន់ព្រោះតែបានកូនប្រុសឲ្យម៉ែក្មេកស្រឡាញ់ហ្នឹង គេចង់បានអញ្ចឹងណាហើយដល់អ្នកបានកូន2 3ហើយនោះមិនបានរសារពសតសិលថាសុំកុំឲ្យមានស្រីរួមប្តីណាកុំឲ្យពីណាមកចែកចំណែកពុកវានោះនិយាយឲ្យងាយស្ដាប់ថាកុំឲ្យមាននេះណោះនៅបានជាខំរសាសិលនឹងបន់ព្រះរហូតហើយដល់យាយយាយទៅគាត់លែងខ្វល់អារឿងស្នេហានឹងទៀតហើយ ហើយយាយវិសាខាសួរថាម៉េចបានលោកយាយរសាសិលថាសុំឲ្យជាតិក្រោយនឹងបានទៅកើតឋានសួគ៌ឃើញទេហើយអាត្មាសួរមកញាតិញោមមើលប្រាថ្នាទាំងអស់នឹងណាគាត់បើជាងគេនេះបើតាមទស្សនៈអ្នកធ្វើបុណ្យរាល់ថ្ងៃហ្នឹងថាចុងក្រោយល្អណាប៉ិនលោកយាយវិសាខាថាថោកទៀតទាំងអស់ សិលជាគុណជាតិល្អណាស់សម្រាប់លាងជំរះចិត្តឲ្យស្អាតឲ្យស្រាប់ទៅប្រាថ្នាប្តីទៅប្រាថ្នាបើចង់បានប្តីចាំបាច់មកសាសិលឆោតដូចឆោតអឺមែនទេដូចថ្មឯងបើចង់បានប្រពន្ធចាំបាច់មកធ្វើបួសចឹងទៅស្អីសឹកព្រោះបានឥឡូវហ្នឹង នាងថាសិលជាគុណជាតិល្អណាស់សម្រាប់លាងជំរះចិត្តឲ្យស្អាតហើយស្រាប់តែទៅប្រាថ្នាប្តីប្រាថ្នាកូនប្រាថ្នាប្តីម្នាក់ឯងទៅប្រាថ្នាឋានសួគ៌សិតទៅថោកទាបទាំងអស់បាននាំទៅជួបព្រះសម្មាសម្ពុទ្ធដល់ទៅជួបព្រះអង្គទូព្រះអង្គថាបើពិតព្រះអង្គនៅចម្រើននាងនាងទាំងអស់នេះហៅចំជាប្រមាថ អញ្ចឹងយើងមិនបាច់ទៅនិយាយថាអ្នកមិនតន់មកកាន់សិលថាប្រមាទទេណាអ្នកដែលមករសាសិលហើយមិនយល់ពី បំណងរបស់សិលរបស់អង្គសម្ដែងហ្នឹងទៅប្រាថ្នាប្តីប្រាថ្នាកូនប្រាថ្នាស្អីម្នាក់ឯងប្រាថ្នាកើតឋានសួគ៌ហ្នឹងព្រះអង្គថាប្រមាទអើនាងថាហៅពេញប្រមាទណាព្រះអង្គនេះដូចនិយាយដល់តែនឹងឆ្ងល់ឯងថាមកវត្តសាសិលកើតឋានសួគ៌បើលោកសងវិញណា បួសនឹងដើម្បីប្រាថ្នាឋានសួគ៌ព្រះអង្គថាតប្រាថ្នាលាមុខចុះឋានសួគ៌វាគ្មានអីក្រៅពីកាមគុណហើយលឺទេវតាមានប្រពន្ធច្រើនទេវតាប្រែថាអ្នកលេងកាមបើអ្នកបួសណាប្រាថ្នាទៅកើតឋានសួគ៌ព្រះអង្គថាកក្រិចណាហឹមឥឡូវមិន ហើយដល់ពេលអញ្ចឹងទៅបានព្រះអង្គក៏មានពុទ្ធដីកាថាត្រូវហើយវិសាខាសត្វលោកនេះ បើទោះជានៅ ក្នុងមាត់នៃមច្ចុរាជក៏នៅតែ ប្រាថ្នារបស់ ដែលមិនគួរប្រាថ្នារបៀបថាដូចចលែនហ្នឹងឆ្ងាញ់ជាមួយនឹងអះអង្កែបវាឆ្ងាញ់ជាមួយចលែនពេលអាពោះកំពុងចលោពីក្រោយនេះ អញ្ចឹងមិនថាកង្កែបនឹងបានចំណីអីទេតែបើពោះបើកវេកដាក់ពីក្រោយហើយចលេតអាកង្កែបនឹងនៅតែឆ្ងាញ់ជាមួយនឹងអាចំណីវានឹងតើរួចអំពីពោះនឹងទេអញ្ចឹងការប្រាថ្នារបស់អ្នកទាំងអស់គ្នាតាំងពីកូន តាំងពីប្តីរហូតទៅកើតទេវតានឹងវារួចពីមច្ចរាជអត់ឃើញសិតតែកន្លែងងាប់ឯងទៅកើតទេវតានឹងមិនងាប់កំណើតអីដែលមិនងាប់បានព្រះអង្គសំដែងអឺ ចូលមកខាងដើមប៉ានិយាយទៀតធัวសម្រាប់យកមកគិតសម្រាប់យកមកពិចារណាប៉ុន្តែឥឡូវនេះយកទៅបាំងស្គលអស់លីបានព្រះអង្គសម្ដែងថាយថាតនដេនកោបាឡោគាវូបាចេនតកោចរੰងអេវ៉ាងជរិយចមច្ចចៈអាយងបាចេនតបណ្ណងផងថ្ងៃមិនយើងយកទៅបាំងស្គលទាំងអាត្មានោះក៏សូត្រដែរបើគឺសូត្រគ្រប់គ្នាបើមិនសូត្រឯងរួមកើតព្រោះគេសូត្រហើយគេបានអនុនេះបាន4 10ដុល្លារអីចឹងដែរណា50អីចឹងដែរ មិនទៀតពិតមិនមែនសម្រាប់ធ្វើអញ្ចឹងទេអានឹងគ្រាន់តែប្រពៃណីយើងធ្វើអញ្ចឹងប៉ុណ្ណាបើយើងយល់ថាសោតធនហ្នឹងទៅវាអស់ចង្រៃសោតធននឹងបញ្ជូនរហូតដល់ញាតិញោមថាលោកសោតហ្នឹងសោតបញ្ជូនប៉ុនឲ្យខ្មោចទៀតយល់ខុសអលីងណារឿងឧទ្ទិសប៉ុនវាលឺលឺយើងទេយើងនៅឧទ្ទិសខ្លួនឯងទេទៅឲ្យលោកសោតឲ្យវាទៅលោកលោកនេះបាត់ប្រកែសោតឲ្យបាត់ប្រកែសោតឲ្យខូចធោពុទ្ធអស់លីង ឥឡូវធัวនឹងដែលព្រះអង្គសំដែងហ្នឹងពពហេតុដំបូងឡើយហ្នឹងគឺសម្រាប់ឲ្យពិចារណា ថាយថាតន្តេនកោបាឡោព្រះអង្គសំដែងថាកងវាលគោគៀងគោគេប្រៀបធៀបឯងប្រៀបធៀបឲ្យយល់កងវាលគោគៀងគោទៅកាន់ទីគោកចរដោយប្រើអីប្រើដំបងឬរំពាត់គៀងទៅគៀងទៅទីគោចរឃើញសត្វធោបយលហ្នឹងញោម ទីគោចរហ្នឹងទីអីគោសត្វគោនឹងឯងចរហ្នឹងចរៈហ្នឹងគឺកន្លែង ត្រាច់ទៅចរៈធានប្រែថាត្រាច់ទៅ ទីដែលគោតែងត្រាច់ទៅ គឺទីមានទឹកមានស្មៅហៅទៅទីគោចរលោដែលយើងប្រើពាក្យហ្នឹងហៅមកពីខកសង្ឃគោចរបិណ្ឌបាតទីគោចរបិណ្ឌបាតមិនទីគោលោកស៊ីស្មៅទេមិនអានឹងយកមកប្រើថាកន្លែង លោកទុកបិណ្ឌបាតហៅថាគោចរបិណ្ឌបាតកន្លែងបានបាយ យល់ទេហ្នឹងហើយទីគោចរកន្លែងទឹកមានស្មៅហើយលោកបញ្យលចេះទៀតថាគោនឹងគឺមេគោមិនមែនគោឈ្មោលទេមេគោនឹងហេវហត់អត់កម្លាំងទៀតដាច់បាយដាច់ស្មៅយូរហើយបើនិយាយពីអ្នកគៀងនឹងទៀតគឺអ្នកមានសាច់ដុំធំកម្លាំងពេញមមកាន់ដបងធំមួយទៀតនៅ ខាងមុខមានស្មៅមានទឹកគោឃ្លានស្រាប់ នៅខាងក្រោយមនុស្សមានធំហើយកូនខ្សោយអានេះចង់បញ្ជាក់ថា បើទោះជាគោនឹងចង់បកក្រោយក៏មិនបានដែរមានធំណាស់នៅពីក្រោយយល់ទេចាំបាច់ណាស់ត្រូវតែដើរទៅមុខទី1ខ្លួនឯងឃ្លានស្រាប់ ទី2ដបងធំនៅពីក្រោយ ទី3ខ្លួនឯងខ្សោយហើយអាមកជំហានទៅហ្នឹងដើមមកក្រឹបមកជំហានមកជំហានហ្នឹងគឺប្រៀបធៀបមកអាយុជីវិតយើងហ្នឹង ដង្ហើមចេញចូលមួយមួយឬក៏គណៈរលត់មួយមួយហ្នឹងចិត្តកើតហើយក៏រលត់ទៅ រូបកើតហើយក៏រលត់ទៅមកក្រឹបមកក្រឹបមកក្រឹបមកក្រឹបមកក្រឹមក្រឹមចុងក្រោយទៅដល់ទីទីគោចរណាកន្លែងឈប់ដកដង្ហើមហ្នឹងកំណើតណាក៏ដោយចាប់ពីបដិសន្ធិព្រឹបគឺកន្លែងដើររបស់គោហ្នឹងឯងគឺវាឈានទៅរកកន្លែងស្លាប់ហ្នឹងតាំងពីបដិសន្ធិមកមកដំណើររបស់យើងគ្រប់គ្រប់គ្នាណាអាត្មាដើរចិត្តដល់ហើយលំថងថាកណ្ដគៀកមែនទេណា ហ្នឹងហើយឃើញនេះថាកើតកំណើតស្អីក៏ដោយក៏វាដើរទៅរស់ហ្នឹងដែរកើតជាមនុស្សក៏ដើរទៅរស់ហ្នឹងកើតជាដេរិឆានក៏ដើរទៅរស់ហ្នឹងកើតទេវតាក៏ដើរទៅរស់អានងកណ្ដយូហេងឆាប់យើងគិតហ្នឹងបន្តិចទៅវាដល់ដូចគ្នាអញ្ចឹងទៅព្រះអង្គមិនសរសើររឿងការ ប្រាថ្នាជាតិកំណើតទេអញ្ចឹងខ្ញុំខ្ញុំសួរមិញថាយើងគួរសង្ឃឹមជាតិកំណើតអត់ណា ហ្នឹងហើយអញ្ចឹងចម្លើយពពុទ្ធសំដែងថាអ្នកណា ធ្វើដើម្បីប្រាថ្នានឹងគឺ ប្រាថ្នា ជាប់ក្នុងភពជារបស់ថោកទៀតអញ្ចឹងកុសលចែកជា2ហៅថាវត្តដាក់គាមេនីកុសលកុសលដែលប្រព្រឹត្តទៅក្នុងភពពពុទ្ធមិនសរសើរវិវត្តដាក់គាមេនីកុសលកុសលដែលចេញចាកពីការកើតចាស់នឹងឈប់ប្រាថ្នាអីនោះអានឹងបានកុសលប្រោសាទ